ស្តីកូនសិស្សថ្ងៃនេះយើងរៀនតមេរៀនទី3រំលឹកជញ្ជនៈសំស្រៈបាទថ្ងៃមុនរំលឹកជញ្ជនៈសំស្រៈដែរណាពួកអថ្ងៃនេះចូលដល់ពួកពួកអអញ្ចឹងកូនត្រូវណាចាំរបៀបប្រកបសារៈជាមួយនឹងជញ្ជនៈពួកអណាយើងរំលឹកយើងដឹងហើយយើងអានតាមពួកអអអាអេដល់ពេលពួកអយើងត្រូវអានថា ia i i ư ư u u u ơ ư ia e e ei o ấu um um om e u e u បាទហ្នឹងណាខ្លួនអានខ្លួនឯងមើលយើងរំលឹកណាកបស្រៈតាមពូអឺណាអានណាគុណ បាទអរគុណអញ្ចឹងយើងបានរំលឹកហើយបងណាអញ្ចឹងគុណនឹកឃើញឡើងវិញហើយរបៀបប្រកបសារៈជាមួយនឹងជួយអ្នកពួកពួកអឺបងណាអ៊ីឧទាហរណ៍ថាកោគុណកោជាងកោអ៊ីគីកោអ៊ីគីកោអ៊ីគីគុណណាបាទអរគុណអញ្ចឹងយើងចូលទៅមើលមេរៀនយើងតែម្ដងរំលឹកជួយអ្នកផ្សំសារៈអញ្ចឹងនៅក្នុងមេរៀនហ្នឹងដំបូងកូនត្រូវ ស្ដាប់លោកគ្រូអានប៉ុណ្ណាត្រង់ទៅស្ដាប់ថាពាក្យហ្នឹងគេអានគេអានថាដូចម្ដេចតាមហើយលើកទី2កូនអានតាមលោកគ្រូប៉ុណ្ណាហាត់ឲ្យចាំមាត់ថាប៉ុណ្ណាហាត់មកគុណហាត់ថាឲ្យត្រូវអានឲ្យត្រូវហើយលើកទី3កូននឹងអានខ្លួនខ្លួនឯងតែអញ្ចឹងយើងចាប់ដើមនៅក្នុងមេរៀននេះគេឲ្យយើងរៀន3ម៉ោងសិក្សាគូណាជាងលោកគ្រូបែងចែកខាងលើហ្នឹងគឺ1ម៉ោងអានពាក្យ1ម៉ោងនិងអានល្បះ1 1ម៉ោងអញ្ចឹងគូនស្ដាប់លោកគ្រូអឺរួចអានតាមណា មេរៀនទី3រំលើកភញ្ញុញជាអ្នកសំស្រាបាទអរគុណណារំលើកភញ្ញុញជាអ្នកសំសាសំស្រារំរអ៊ុំរំលើកស្រាក់វិញទួលនឹងក៏លើក បើជាងយោបយោញោយើងប្រកបជុះថាបយុញជាងជើ អន្តជៈនៅអៈនេះសំផជាងសោផ្សអំសំសជាងរស្រស្រអៈស្រា តាកូនស្ដាប់លោកគ្រូកោខោងើជើឆើញើដើថើបាទប៉ុណ្្នឹងទេតើថើណើបើផើមើយោរលោវើអញ្ចឹងលោកគ្រូគូសចំណាំឲ្យកូនចំណាំអីគេកូនបាទចំណាំវគ្គនេះគឺវគ្គកមាន3ពូអើវគ្គចមាន3ជើឆើញើវគ្គដមាន2ដើហើយនឹង tell. Hai vẹt tó miền bảy tờ thớ no. Vẹt bó miền bờ phớ mờ. Hay sẽ vẹt miền bảy tiết giờ rơ lớ vờ. Còn chẳng con mơ mơ ta chung nhìn nẹ phụ ơ dưỡng miền đừng ọc mà nó xó mà chung nhìn nẹ lắm 3 6

បាទអរគុណអញ្ចឹងកូនស្ដាប់លោកគ្រូលោកគ្រូបង្កប់ឲ្យស្ដាប់លើកទី1កើអូគូកើអ៊ូគូដឺអ៊ឺឌឺខើអ៊ុំឃុំងើអ៊ុំងុំជើអ៊ូជូនឹងរោជូជើអ៊ូជូនឹងរោជូឈើអ៊ឺឈឺឈើអ៊ឺឈើញើអ៊ីញីតើអ៊ីទាតើអ៊ុំទុំថើអ៊ូធូនឹងរោធូថើអ៊ុំធុំ នៅអីនៅពើអ៊ូពោះផើនឹងរោផើកណាមានសកបទូអើក្នុងនោះណាផើអេភេម៉ៅអេមេយោអ៊ូយូនឹងរោយូយោអ៊ុំយំរោអីរៃរោអមរមលើអ៊ីលីលើអឺលើវោអេវះបាទអញ្ចឹងគូបានស្ដាប់ហើយតោះគូនស្ដាប់មកហើយអានតាមគូណាប្រឹងអានឲ្យចេញទៅណា cờ ô cô cờ ô cô cờ u cua cờ u cua đờ ư đư đờ ư đư khờ ôm khung khờ ôm khung ngờ ôm ngung ngờ ôm ngung chờ ủ chu rau chu chờ ủ chu rau chu chờ ô chu rau chu chờ ủ chu rau chu chờ ư chư chờ ư chư chờ ư chư chờ ư chư nhờ y nhi nhờ y nhi tờ y tia tờ y tia tờ um tum tờ um tum thờ ủ thu đâu thu thờ ủ thu đâu thu thờ um thum thờ um thum nờ ơi nơi nờ ơi nơi bờ u pua bờ u pua phờ đâu phờ phờ đâu phờ phờ e phê phờ e phê mờ e mê mờ e mê giờ u vua đâu vua giờ u vua giờ ôm dung giờ ôm dung rồi ai đây rồi ai đây rồi ôm rom rồi ôm rom lỡ ơi lư chúng tốt lỡ y li lỡ y li lỡ ơi lư lỡ ơi lư vô é e về vô é e về, mà ở con cuốn chứ cũng bằng không hạt à này chứ con hạt thiết và lớn con prăng thao trên hình này của nó con score chui nhìn nhẹ hơi của nó của chui nhìn nhẹ hơi nâng sơ bát để an tâm chui nhìn của ở dưới của nó តែខ្លួនឯងខ្លួនឯង កូនចៅកូនអញ្ចឹងកូនកុំភ្លេចចំណាយពេល5ទៅ10នាទីដើម្បីកើតអាហ្នឹងហើយអានវាឡើងវិញយ៉ាងហើយណាឲ្យបាន3 3ដងកូនណាខ្ញុំចេះចាំណាកូនអញ្ចឹងយើងចូលម៉ោងទី2កូនណាអញ្ចឹងកូនត្រូវដោយសារពាក្យហ្នឹងអឺការបកកពាក្យវាយូរអញ្ចឹងកូនត្រូវហាត់អានតាមលោកគ្រូលើកទី2កូនត្រូវហាត់អានប្រកបតាមលោកគ្រូ លើកទី3កូនត្រូវហាត់អានប្រកបដោយខ្លួនឯងគាត់ណាចឹងប្រឹងប្រែងចឹងគ្រូអានដោយអត់ប្រកបហើយកូនអានតាមលោកគ្រូកើគីកើគីសាកើសាកើគូខៅខូខៅកើខៀកើខៀជំងឺជំងឺឈូឆឈូឆញើញួញើញួគូញីគូញីធៀមរាធៀមរា ដំបើងាដំបើងាតើទាតើទាធានាធានាហូពីហូពីយោធាយោធាវេលាវេលានាវានាវារតេរតេរលំរលំទីលំនៅទីលំនៅបាទអរគុណកូនណាយើងហាត់អានជាមួយគ្នារួចហើយ ចឹងឥឡូវកូនមើលហើយស្ដាប់តាមលោកគ្រូណាលោកគ្រូអានហើយប្រកបចឹងកូនក៏អានហើយប្រកបដែរចឹងចាំលោកគ្រូអានប្រកបចប់កូនអានប្រកបតាមក្រោយកៅគីអសកៅកៅអ៊ីគីរគីកៅគីកៅគីអសកៅកៅអ៊ីគីរគីកៅគីសាកៅសូអាសាកៅនឹងរកៅសាកៅ សាកែវសអាសាកែវនឹងរើកែវសាកែវគូខៅខៅគូរគូកៅអើខៅគូខៅគូខៅកៅគូរខៅខៅអើខៅគូខៅកៅខៀអសកៅកៅវិខៀរខៀកៅខៀកៅខៀអសកៅកៅវិខៀរខៀកៅខៀ chung ngư chờ uống chung ngờ chung ngư chờ uống chung ngờ ư ngư chung ngư chung ngư chờ uống chung ngờ ư ngư chung ngư chu cho chờ u chu cho nàng đâu cho chu cho chu cho chờ u chu cho từ cho chu cho nhiều nhua a số nhiều nhiều nhua đâu nhua nhiều nhua nhiều nhua a số nhiều nhiều nhua đâu nhua nhiều nhua cô nhi cậu cô nhiều y nhi cô nhi cậu nhi cậu cô nhiều y nhi cậu nhi thiềm ria thầu thiềm thiềm rau ria thiềm ria thiêm ria thao ye thiêm mơ thiêm rau y ria thiêm ria đông bài nghe đồ âm đông bộ ai bay ngờ ye nghe đông bài nghe đồ âm đông bộ ai bay ngờ ye nghe đông bài nghe tàu tia ạ sở tàu tàu y tia tàu tia tàu tia ạ sở tàu tàu y tia rau tia chúng tôi mình rau đấy thờ tia thìa nia thảo ia thìa nào ia nia thìa nia thìa nia thảo ia thìa nào ia nia thìa nia pu pia pa u pu pa ia pia ro pia pu pia pu pia pa u pu pa ia pia ro pia pu pia Vô thia dẫu vô thới thia vô thia Vô thia dẫu vô thới thia vô thia Về lia vào e về lợi lia Về lia Về lia vào ê về lợi lia Về lia Nia via nãy nia Vào yêu via nia via Nia via nãy nia Vào yêu via nia via râu tê nặng số râu tàu ế tê râu tê râu tê nặng số râu tàu ế tê râu tê trên cô tự đừng râu nâng có miên sạ mùi đài cái sạ cọc tu nó sạ cọc tu ó chẳng tam phụ ớ nhưng hai ờ nó râu râu ớ râu miên sạ cọc tu còn dạ đang là miên sạ cọc tu đó râu lum nặng so râu lô um lum râu lum រាវលំអសរាវលើអ៊ំលំរាវលំទីលំនៅទៅអ៊ីទីលើអ៊ំលំនៅអើនៅទីលំនៅទីលំនៅទៅអ៊ីទីលើអ៊ំលំនៅអើនៅទីលំនៅអូនណាដែលបានបាទមើលហើយប្រឹងប្រែងហាត់អានណាអូនណាកូនតោះឥឡូវកូនហាត់អានដល់ខ្លួនឯងលោកគ្រូចាំជួយទៅកូនកែវគី Asoka Kau iki roki Kau ki Sa kau Phổ a sa Kau ra kau Sa kau Khu khay Khẩu khu ra khu Khẩu ơi khay Khu khay Kau kia Asoka Kau iki roki Kau kia chung ngư Chảo chung ngỡ ngư chung ngư Chù cho cháu su Cho ra cho chú cho nhớ nhu á soi nhớ nhớ nhu đó nhu nhớ nhu cô nhi cậu cô nhớ nhi cô nhi thiềm thiềm ria thao ý thiềm ơ thiềm rồi ria thiềm ria đâm bài nghe đó âm đâm bao bao nhớ nghe đâm bài nghe tàu tia á sọ tàu tàu ý tia tàu tia thiềm nia tàu ý tia nhớ nia thiềm nia ពូពៀបើអ៊ូពូបើពៀរោពៀពូពៀយោធាយោយោធវិធាយោធាវេលាបើអេវេលើវេលាវេលានាវានៅយានាបើអេវានាវារោតេសរោតោអេតេរោតេរោលំសរោលំលំរោលំទីលំនៅទៅអ៊ីទីទៅអ៊ំលំនៅឯនៅបានអរគុណចឹងគ្រូណា អញ្ចឹងគួរត្រូវហាត់អានណាគួរណាដែលនៅអានមិនទាន់បានល្អដូចមិញគួរហាត់អានណាយ៉ាងហោចណាស់ឲ្យបាន3ដងគួរឲ្យឲ្យឲ្យគួរអានចេញណាគួរណាព្យាយាមឲ្យអានបានល្អឲ្យចាំមាត់គួរតាក់គួរបកបឡើងវិញនឹកស្រាក់ឡើងវិញគួរណាអញ្ចឹងគួរកំភ្លេចគួរណាគួរកត់មេរៀនហ្នឹងលោកគ្រូឲ្យពេលគួរ10នាទីគួរណាតើកត់ឲ្យលឿនគីសាយកោ ចាស់កូនឥឡូវយើងជួបម៉ោងទី3កូនណាចឹងកូនហាត់អានប្រកបកូនស្គាល់ពាក្យបានច្រើនណាឥឡូវកូនសាក់ហាត់អានរបស់នឹងមើលចាំយើងណារៀនប្រកបម្ដងវាកូនណាតោះឥឡូវកូនសាក់អានជាមួយគ្រូមើលអានមិនកូនគូញីតាឈុំឈឺពូទីចុះពីលើនេះវាសេះចៅងីជាសាស ដំបៅងារតាឌីដើរសំដៅសាលាឃុំកៅគីបាទកូនអនបានច្រើនទេតាតាឥឡូវកូនហាត់អានហើយនឹងប្រកបជាមួយលោកគ្រូណាកូនគូញីតាជុំឈីកៅអ៊ូគូញើអ៊ីញីតអាតាឈើអ៊ុំជុំឈើអ៊ឺឈឺសញ្ញាខាន់គូញីតាជុំឈី pu ti cho pi lơ nia bia bờ ú pu tờ ý ti cho cho bờ ý pi lờ ơ lư nở bia nia bờ bia bia sa nhà khăn pu ti cho pi lơ nia bia xe chạy nghi chia xa đâm bài nghi so é xe cho áo chay ngờ ý nghi Ờ, chờ ý chia số ác xa đồ ấm đông bộ áo bay nhờ ý nghe xa nhà khăn xe chờ nghi chia xa đông bởi nghi ta đi đa sông tay xa la khung cờ kỳ tổ á ta đồ ý đi đồ á đa sò ấm xong đồ áo đây sò á xa lờ á la khờ uống khung អក្សរកកអ៊ីគីនឹងរគីសញ្ញាខណ្ឌតាអង្គតាឌីដាសំដៅសាឡាគុំកគីតោះឥឡូវគ្រូឲ្យកូនអានលបាស់ឡើងវិញណាអត់បាច់បកកទេរួចចាំកូនហាត់អាននឹងបកកខ្លួនឯងឡើងវិញឲ្យបាន3ដងគាត់ណាហើយយើងកាត់មេរៀនណាកាត់លបាស់នឹងកាត់លបាស់តែមិន4តាគាត់អានគាត់ណាអានខ្លួនឯងគូញីតាជុំឈឺ ពូទីចុះពីលើនាវាសេះចៅងីជាសះដំបើងាតាឌីដាលសំដៅសាលាឃុំកៅគីបាទអរគុណអរគុណគុណចឹងកុំភ្លេចកត់មេរៀនគាត់ណាហើយអានឲ្យបាន3ដងតាកូនឥឡូវកូនមើលរូបបាទរូបនេះគឺជានៅណាកូនជារូបកន្លែងណាបាទសាលាឃុំណាមានលោកអ៊ំនេះឯលោកតាទេមើលមើលអសរកូនអូតាឌីតា តាឌីដើសំដៅសាឡាឃុំកើគីកូនណាហើយចុះរូបនេះរូបអីកូនរូបនាវីបាទមានអ្នកចុះហ្នឹងណាគេចុះណាពីណាគេពូទីពូពូពូណាពូទីចុះពីលើនាវាគុណអានឡើងវិញមើលតាឌីដើសំដៅសាឡាឃុំកើគីពូទីចុះពីលើនាវា បាទអរគុណដែលគូនបានតាមដានមើលហាត់អានហាត់រីវណាចឹងអានឲ្យបានច្រើនដើម្បីចេះចាំនិងទៅឲ្យបានច្រើនណាយើងជួបគ្នានៅវីដេអូក្រោយ